យ៉ាខេសួស្តីអ្នកគ្នាវិលត្រឡប់មកវិញជាមួយនឹង Channel VTK Visual អ្នកគ្នាត្រូវបាទថ្ងៃនេះផងដែរគឺខ្ញុំបានមកប្រាប់អ្នកគ្នាពីរបៀប download ចង្វាក់នឹងឯអ្នកគ្នាអញ្ចឹងដោយសារតែមាន Pro Pro យើងមួយចំនួនគាត់ថាខ្ញុំនឹងអត់ដាក់ link ឲ្យនឹងឯអ្នកគ្នាអញ្ចឹងដោយសារតែយើងមាន website នេះអញ្ចឹងខ្ញុំឡងប្រាប់ website នឹងឲ្យអ្នកគ្នាចូលទៅ download ចង្វាក់វាមានច្រើនមែនតើអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចូលទៅកាន់ browser មួយណាក៏បានដែរ ឧទាហរណ៍ខ្ញុំចូលកាន់ជ្រោមអ្នកនរគ្នាបាទហើយអ្នកគ្នា search ពាក្យថា ORG Vietnam V I នេះអ្នកគ្នាមើលបាទ V I E T នេះអាហ្នឹងខ្ញុំធ្លាប់ search វាអញ្ចឹងវាមាននៅក្នុងហ្នឹងអ្នកគ្នា N A M នេះបាទ or Vietnam QBS ចឹងអ្នកគ្នាគ្រាន់តែមើលហើយ search តែអ្វីដែលខ្ញុំបានដាក់នៅដូចដែលអ្វីដែលខ្ញុំបានណែនាំហ្នឹងអ្នកគ្នាគ្រាន់តែចុចលើហ្នឹងមកបាទចុចប៉ាក់លើហ្នឹងមកអូខេចឹងពេលមកដល់កន្លែងហ្នឹងអ្នកគ្នានេះឃើញនឹងឃើញអានេះនេះសុងហុងអីនេះខ្ញុំអត់ចេះអានដែរអ្នកគ្នាអ្នកគ្នាចុចលើសុងហុងអីគេហ្នឹងមកយ៉ាពេលមកដល់កន្លែងហ្នឹងវាមាន style អ្នកគ្នានេះជាមើលនេះ យ៉ាជួបចាំតែអ្នកគ្នានេះនេះគឺជា style QBI យើងចុចលើទៅលើ style QBI ហ្នឹងមកយ៉ាអូខេបាទនេះគឺជាចង្វាក់ទាំងអស់ដែលអ្នកគ្នាចង់បាន download ចង្វាក់មួយណាក៏បានដែរបាទនេះគឺជាចង្វាក់រំវងដែលខ្ញុំបានដល់រួច download រួចទុកមកហើយបាទដោយសារតែខ្ញុំបាន download ទុកអញ្ចឹងណាវាមានឲ្យវាបាត់ស្នាមខៀវខៀវហ្នឹងហើយអ្នកបាទអ្នកគ្នាចង់ download អ្នកគ្នាគ្រាន់ចុចលើពាក្យ style រំវងហ្នឹងមកយ៉ា ហើយពេលចុចលើ style រំវងខ្ញុំចុចសារថ្មីបាទកាលូអ្នកគ្នាអត់ដឹងបាទអ្នកគ្នាចុចលើ style រំវងនឹងប៉ាក់មកអូខេយ៉ាពេលចុចហើយវានឹងលោតចេញជាផ្ទាំង3ចេះឲ្យអ្នកនរគ្នាតែម្ដង បាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ជ្រោមដើមមកបាទនៅក្នុងទូរស័ព្ទយើងខ្ញុំប្រកាសជាមានជ្រោមនឹងនៅជាមួយក្នុងទូរស័ព្ទនឹងដោយផ្ទាល់តែម្ដងបាទសម្រាប់ប្រភេទ Android ចំពោះប្រូប្រូមួយចំនួន ដែលគាត់ comment សួរខ្ញុំថាហេតុអ្វីបានជា iOS down ចង្វាក់ណាត់បានអញ្ចឹងអ្នកគ្នាចាំមើលខ្ញុំប្រាប់បាទគឺដោយសារតាទូរស័ព្ទរបស់ខ្ញុំគឺប្រើប្រភេទ Android អញ្ចឹងខ្ញុំអត់ដឹងចំពោះប្រភេទ iOS ទេអញ្ចឹងអ្នកនរគ្នាអញ្ចឹងអធិស្ឋានផងបាទដោយសារតែខ្ញុំប្រើ Android អញ្ចឹងណា ចឹងឥឡូវមកខាត់ PW ចូលមកសៃរឿងយើងវិញបាទពេលមកដល់កន្លែងហ្នឹងអ្នកគ្នាចូលទៅកាន់ចុចចូលមកដល់កន្លែងហ្នឹងអ្នកគ្នាចុចពាក្យថានេះ download ចុចអាលើនេះក៏បានចុចអាក្រោម download នេះក៏បានចឹងអ្នកគ្នាចុចពាក្យ download ខៀវៗហ្នឹងមកអូខេយ៉ាពេលចេញមកតង់ទៀតវានឹងលោតចេញជាជ្រោមចេះឲ្យអ្នកគ្នា ជាបន្តទៀតអញ្ចឹងអ្នកគ្នាគាត់ចូលទៅពាក្យជ្រោមហ្នឹងមកអូខេខ្ញុំអត់ហ៊ានដាក់ link មកខ្លាច ខូចវីដេអូយើងពេលយើងផុសទៅខ្លាច YouTube ចាប់បាទហ្នឹងឯណាគ្នាចឹងអធិស្ស្រ័យផងបាទដោយសារតែមានបងប្អូនយើងខមមិនគាត់ថាខ្ញុំនឹងអត់ដាក់ link អត់ដាក់អីនៅក្រោមវីដេអូចឹងណាគាត់ថាឲ្យខ្ញុំចឹងណាគ្នាចឹងខន្តីអភ័យទោសផងបាទចឹងពេលមកដល់កន្លែងហ្នឹងអ្នកគ្នាគ្រាន់តែចុចពាក្យថា download អីមកខ្ញុំនិយាយបញ្ជាក់ម្ដងទៀតអ្នកគ្នាអ្នកគ្នា down មក vol មក vol ហ្នឹងអាហ្នឹងខ្ញុំនិយាយថា vol ចឹងហ្មងបាទដោយសារតែ យើងដោនមួយស្ទាយមួយស្ទាយហ្នឹងគឺវាមានច្រើនចង្វាក់បាទចឹងអ្នកគ្នាពេលដោនឡូតពេញអ្នកគ្នាចូលចូលក្នុងកាន់ទៅកាន់អកយើងមកអ្នកគ្នាប្រហែលធ្លាប់មើលវីដេអូខ្ញុំមុនមុនហ្នឹងបាទប្រហែលចេះបាទរបៀបដាក់ចង្វាក់ដាក់អីចូលនៅក្នុងហ្នឹងចឹងវីដេអូខ្ញុំអស់ហើយអ្នកគ្នាចឹងមានតែប៉ុណ្្នឹងបាទខ្ញុំបញ្ជាក់ម្ដងទៀតចឹងអ្នកគ្នាគ្រាន់តែដោនឡូតវាពេញអ្នកគ្នាចូលកាន់អកមកបាទ ហើយយើងចាក់ចង្វាក់ហ្នឹងមើលវាមានចង្វាក់ច្រើនមែនតើ style រួមវងអូខេអញ្ចឹងអ្នកគ្នាអរគុណច្រើនបាទចំពោះការទស្សនានៅវីដេអូនេះផងដែរហើយកុំភ្លេចបាទ subscribe channel របស់ខ្ញុំបាទម្នាក់មួយផងបាទហើយខ្ញុំនិយាយនេះគឺបាប្រខ្ញុំនិយាយនេះប្រហែលជាមាន ការខុសឆ្គងបាទអ្នកគ្នាមើលខ្ញុំនិយាយវិញប្រហែលវាមានការតាក់តាក់មែនតើអ្នកគ្នាសូមកាន់តែភ័យទោសបងបាទ ចឹងបើមានចំណុចខុសឆ្គងត្រង់កន្លែងណាសូមកាន់តែបេទោសហើយខមមិនមកបាទតែខ្ញុំធ្វើអីខុសអីខុសឡើយណាជួយខមមិននៅក្រោមវីដេអូមកខ្ញុំនឹងការសម្រួលរាល់វីដេអូផ្សេងផ្សេងទៀតអូខេចឹងអរគុណច្រើនអ្នកគ្នា ចំពោះការទស្សនារបស់អ្នកគ្នា នៅលើវីដេអូរបស់ខ្ញុំបាទដែលជួយមើលពាណិជ្ជកម្មហើយជួយ view ខ្ញុំពិតជាអរគុណមែនតើអ្នកគ្នាអញ្ចឹងខ្ញុំសូមនិយាយមួយទៀតអ្នកគ្នាអញ្ចឹងអឺពេលខ្ញុំផុសវីដេអូនៅក្នុង channel របស់ខ្ញុំបាទហ្នឹងទៅគឺខ្ញុំផុសពីអកផុសពីលេងស្គាល់គឺមាន view ប៉ុន្តែពេលផុស vlog ខ្ញុំចេញជារូបខ្លួនឯងហ្នឹងអត់សូវមាន view មើលអ្នកគ្នាអញ្ចឹងអ្នកគ្នាសូមចេះជួយ view ខ្ញុំម្នាក់មួយម្នាក់មួយបាទដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការផលិតវីដេអូជាបន្តបន្តទៀតអញ្ចឹងអ្នកគ្នាអញ្ចឹងសូមតែអ្នកគ្នាជួយ view ទៅបាទដោយសារតែពេលខ្ញុំផុសចេញជាមុខមាត់អញ្ចឹងទៅសិតជាមុខមាត់អ្នកគ្នា ផុសចេញជារូបអញ្ចឹងអត់មានអ្នកគ្នាជួយ view អញ្ចឹងខ្ញុំបាក់ទឹកចិត្តអស់លីងបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងអ្នកគ្នាខ្ញុំសូមសំណូមពរប៉ុណ្ណឹងបាទអញ្ចឹងអរគុណអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ